សួស្តីជនរួមភាសាជាទីរាប់អានថ្ងៃនេះនីតិវិទ្យាករភាសាខ្មែរសូមលើកយកប្រភេទនៃសព្វនាមមកបង្ហាញមេរៀននេះដែរនឹងនាំដល់អ្នកគ្នាទៅស្គាល់ប្រភេទនៃសព្វនាមទាំងអស់និងពាក្យនៃសព្វនាមនីមួយៗហើយអាចបំពេញលំហាត់បានត្រឹមត្រូវអញ្ចឹងយើងបន្តចូលទៅមេរៀនរបស់យើងសព្វនាមមានច្រើនប្រភេទបាទមានទាំងអស់ប្រមាណ បាទមានទៅដល់5ឯណោះគឺសោពនាមពរិសា សោពនាមចង្អល់សោពនាមសំនួរសោពនាមឈ្នប់និងសោពនាមអញ្ច្បាស់អញ្ចឹងសោពនាមនីមួយនីមួយមានពាក្យដែលឡាយដែលឡាយពីគ្នាពាក្យខ្លះអាចដូចគ្នាបើន័យថាវា អាចមានរូបដូចទៅនឹងសោពនាមផ្សេងមួយទៀតដូច្នេះហើយយើងតោងតែសិក្សាហើយចំណាំវា ជាពិសេសពេលវេលាដែលវាប្រើទីកន្លែងដែលវា ប្រើវានឹងស្ដែងអំពីមុខងារនៃសព្វនាមនីមួយនេះនីមួយអញ្ចឹងយើងសិក្សាទៅក្នុងឧទាហរណ៍ជាក់ស្ដែង ចូលអានឧទាហរណ៍ខាងក្រោមនេះ តើពាក្យណាខ្លះជាសព្វនាមហើយ ជាសព្វនាមអ្វី1ឯងចូលចិត្តស្ដាប់និងអានព័ត៌មានដូចខ្ញុំដែរ2លោកស្រីជាចាំងវាងកាសែតសំទោសលោកស្រីធានីជាចាំងវាងកាសែតគាត់ជាមនុស្សក្លាហានណាស់3 នេះជាអ្នកយកព័ត៌មានដល់ក្មេងខ្ចីម្នាក់4មានបន្ទាត់2នៅលើតោអានេះជារបស់ខ្ញុំ5តើអ្នកណា ជាមិត្តជិតស្និទ្ធរបស់អ្នក6តើអ្វីខ្លះជារបស់ឯង7សិស្សដែលខំរៀនប្រកាសជា ប្រឡងជាប់8សារៈព័ត៌មាន ដែលល្អផ្សាយតែព័ត៌មាន ពិត9គ្មាននរណាម្នាក់ជឿចិត្តអំពើហិង្សាឡើយ10 ខ្ញុំមិនត្រូវការអ្វីទាំងទាំងអស់អ្នកនរគ្នាធ្លាប់បានសិក្សាមកហើយការវិណាទី4អំពីសពនាមអញ្ចឹងអាចស្គាល់ពាក្យមួយចំនួនដែលជាសពសពនាមហើយនៅទីនេះទាំងអស់គ្នាក៏អាចសម្គាល់បានដែរពាក្យសពនាមមានលក្ខណៈលេចធ្លោបាទគឺអសអសដិតអញ្ចឹងយើងអាចកត់ចំណាំបានតោះអញ្ចឹងទៅផ្ទៀងទាំងអស់គ្នាបាទអញ្ចឹងបង្ហាញហើយពាក្យឯខ្ញុំគាត់គឺជាសពនាមនេះអានេះពាក្យ បាទអ្នកណាអ្វីអីទោះអ្វីខ្លះនេះសរសេរលើសតិចអត់ទៅបានលុបពាក្យដែលហើយនឹងពាក្យគ្មាននរណាម្នាក់អ្វីអញ្ចឹងយើងដឹងថាពីនឹងជាសពនាមតើវាចូលទៅក្នុងសពនាមមួយណាយើងនឹងអឺរៀបរាប់បន្ថែមអំពីពាក្យនីមួយៗណាតែតែពាក្យនឹងមានស្អីខ្លះបាទសពនាមនេះមានពាក្យអីខ្លះអញ្ចឹងយើងអត់ទាន់ដឹងទេយើងនឹងសិក្សានៅសន្លឹកបន្ទាប់ឥឡូវយើងសាកទាយមើល តែយើងមានចំណេះដឹងតកតងនឹងសពនាមនីមួយមួយខ្លះហើយនៅឯងណាពីឯងខ្ញុំគាត់នៅក្នុងឧទាហរណ៍ទី1ទី2ជាសពនាមពុកបាទពុករិសាចុះពាក្យនេះអានេះអានឹងបានណាគេចង្អល់មិនអញ្ចឹងឯងបាទជាសពនាមចង់ចង្អល់ចុះពាក្យអ្នកណាអ្វីខ្លះពាក្យហ្នឹងគេប្រើក្នុងល្បះអីសំនួនត្រូវហើយអញ្ចឹងវាជាសពនាមសំសំនួន បាទបន្ទាប់បានបង្ហាញមិញតាពុរិសាចង្អល់នេះជាសព្វនាមសំសំនួរចូលដល់របស់ជំទោសដូចចូលដល់ពាក្យដែលដែលជាសព្វនាមឈ្នាប់ណាដែលយើងត្រូវយកមកបងបង្ហាញសព្វនាមឈ្នាប់បានថាវាដើរតួជាឈ្នាប់ផងសម្រាប់ចងរបស់និងជាសព្វនាមផងសម្រាប់ជំនួសជំនួសឲ្យនាមយើងមើលទៅខាងលើឈ្នាប់នេះជាប់ឃ្លា2គឺ circumvent ជាឃ្លាមួយឬហៅថាជារបស់មួយកាលណាវានៅដែលឡែក ហើយឃ្លាមួយទៀតរបស់មួយទៀតសិស្សប្រកាសជាប្រឡងប្រឡងជាប់អញ្ចឹងវាចងភ្ជាប់គ្នាយ៉ាងម៉េចហើយវាជំនួសដែលទូជាសព្វនាមយ៉ាងម៉េចអញ្ចឹងវាចងគ្នាគឺដាក់របស់ពីរនឹងបញ្ចូលគ្នាណាលុបសញ្ញាលុបសញ្ញាខានលុបសញ្ញាលុបសំទោសលុបពាក្យសិស្សអញ្ចឹងកាលណាលុបពាក្យសិស្សបើន័យថាវាជំនួសឲ្យសិស្សតែវាអត់ដាក់កន្លែងហ្នឹងទេគឺវាដាក់នៅកន្លែងចន្លោះកដាសិស្សហើយនឹងខំ អញ្ចឹងយើងលុបសិស្សចេញសិនហើយយើងរុញខំរៀនទៅកន្លែងប្រកាសហើយយើងដាក់ពាក្យដែរដូច្នេះវាអត់ច្រាំនឹងពាក្យសិស្សពីរដងទេយើងយកពាក្យដែរមកជំជំនួសជំនួសនាមសិស្សផងហើយចងពីររបស់នឹងឲ្យទៅជារបស់តែមួយសិស្សដែលខំរៀនប្រកាសជាប្រឡងប្រឡងជាប់ព្រោះបេតាជាសពនាមហើយបាទជំនួសឲ្យសិស្សមិញហ្នឹងហើយចង់ហើយជំទោសចងមិនមិនបតទេហើយខ្ញុំខ្ញុំ លុបនៅកន្លែងលុបអត់ឃើញសម្រាប់ឆាយតែប៉ុណ្ណេះអញ្ចឹងមិនលុបទេយកដាក់ជាប់នេះច្រើនពេកបាទអញ្ចឹងយើងបន្តទៅដល់និយមន័យរួម សពនាមជាពាក្យសម្រាប់ជំនួសកន្សោមនាមមកជំនួយមិញអញ្ចឹងនឹងបង្ហាញបុគ្គលចូលរួមក្នុងការប្រស្រ័យតាក់តាក់តងដោយគ្មាននរណាម្នាក់អញ្ចឹងយើងជំនួសឲ្យមនុស្សណាមួយមានឈ្មោះជាប្រកាសតែដោយសារវាមនុស្សនោះមិនច្បាស់លាស់អញ្ចឹងយើងមិនអាចហៅបានទេយើងមិនអាចប្រើនាមឈ្មោះហៅបានទេយើងក៏ដាក់សពនាមមិន មិនច្បាស់ចូលបាទអ្វីក៏ចឹងដែរអ្វីសំដៅឲ្យវត្ថុមួយមានតុកអីបីសុភើកដាជាដើមតែដោយសារវាមិនប្រកាសអីមួយណាយើងក៏ប្រើសពនាមនឹងជំនួសឲ្យនាមទាំងទាំងនោះ តោះយើងទៅស្គាល់បាទពាក្យទាំងឡាយនៅក្នុងសពនាមនីមួយៗមួយតើសពនាមហ្នឹងមានពាក្យចំនួនអ្វីខ្លះដែលយើងអាចសម្គាល់និងប្រើប្រាស់បានសពនាមពុរិស័កមានខ្ញុំយើងពួកយើងឯងអ្នកលោកនាងលោកអ្នកអ្នកទាំងអស់គ្នាពួកអ្នកគាត់គេលោកនាងពួកគេពួកគាត់វាពួកវា នៅពេលយើងរៀនដល់សពនាមនីមួយៗណាយើងនឹងរៀនលម្អិតហើយខ្ញុំអាចបង្ហាញនៅ ទីនេះខ្លះៗ ពីព្រោះពេលវេលាមានកំណត់ខ្ញុំចង់ធ្វើឲ្យវាខ្លីបំផុតតាមដែលអាចធ្វើទៅបានមិនបានសួរច្រើនទេអញ្ចឹងខ្ញុំជាសពនាមពុរស័ព្ទបរោះទី1ឯកវចនៈអានបន្ទាប់ពីយើងពួកយើងមកអាចជាភូវចនៈច្រើនបាទហើយបរោះទី1ដល់ពេលឯងអ្នកជួទី2នេះបរោះទី2គាត់ហើយនឹងវានឹងគឺជាក្រុមបរោះទីទី3ដំបូងដំបូងគឺឯកវចនៈបន្ទាប់មកអាចជាភូវច មកចំណាបាទវាគ្នាច្រើនណាយើងមិនមែនជាមានតែម្នាក់យើងហៅពួកគេតែទេយើងអាចទៅហៅគេឬក៏ហៅគាត់តែប៉ុណ្ណោះអញ្ចឹងយើងបន្តទៅសពនាមទី2គឺសពនាមចង្អុលមានអីមានពាក្យនេះអានេះអ្នកនេះនោះអានោះអ្នកអ្នកនោះហើយសពនាមទី3មានជាសពនាមសំនួរមានអ្នកណាអញ្ចឹងកាលណាយើងនិយាយអ្នកណានៅក្នុងរបស់សំសំនួរអ្នកណាមួយអ្នកណាខ្លះអញ្ចឹងពាក្យហ្នឹងវាមានន័យខុសគ្នាយើងនឹង យើងនឹងដឹងបានកាន់តែច្បាស់នៅពេលយើងសិក្សាដល់សពរៀនសំណួរនៅពេលហ្នឹងយើងប្រើពាក្យអ្នកណាណាមួយឬក៏អ្នកណាខ្លះអញ្ចឹងបន្តមកទៀតមានពាក្យនរណានរណាមួយនរណាខ្លះអីអ្វីអ្វីមួយស្អីស្អីមួយស្អីខ្លះសពរៀនស្នប់ដែរមានតែមួយទេគឺពាក្យដែលហើយចុងក្រោយគេគឺសពរៀនមិនច្បាស់មានម្នាក់នរណាមួយនរណាមួយអ្វីមួយស្អីមួយនរណាម្នាក់ម្នាក់ម្នាក់នេះមួយនេះនេះមួយនរណាក៏ដោយ អ្នកណាក៏ដោយស្អីខ្លះខ្លះទៀតច្រើនអ្នកច្រើនគ្នាពី3អ្នកខ្លះទាំងអស់ទាំងមូលគ្មានអញ្ចឹងយើងសូមអឺពិនិត្យឡើងវិញព្រោះបន្ទាប់ពីសញ្ញកហ្នឹងយើងចូលទៅសញ្ញកកិច្ចការរបស់យើងអញ្ចឹងយើងរៀនចំណាំតបសពនាមពលស័កមានស្អីខ្លះទាំងសពនាមជងអសពនាមសំនួរសពនាមជំនួបដែរនិងសពនាមហ្នឹងបាទសំគាល់ពាក្យវាហើយត្រូវ ស្គាល់ឈ្មោះក្រុមរបស់វាដែលដែលវាស្ថិតនៅក្នុងសពរៀនមួយណាអញ្ចឹងយើងបន្តទៅសន្លឹកកិច្ចការណាលំហាចូលស្រង់សពនាមនៅក្នុងកថាខណ្ឌក្នុងទូកថាខណ្ឌនេះសេខុសតំណងជាអាចកែបានមកខ្ញុំសាក់កែកថាខណ្ឌចឹងសរសេរអត់ចេញអូខេចេញជាងដើ លោកអត្រីជាង the អូភាសាអង់គ្លេសជើង the អត្រីទៀតបាទខាងវាលើយ៉ាងមួយចេញកុំឲ្យវាលើក្នុងកថាខាងក្រោមចឹងយើងបន្តទៅទៀត នោះជាខុសបច្ចេកទេសបាត់ទៅហើយសំសាថ្មីបាទតោះយើងអាននិងប្រាប់ប្រភេទរបស់វាពូស្លេ ជាអ្នកលក់កាសែតរាល់ព្រឹកគាត់តែងយកកាសែតមកឲ្យខ្ញុំថ្ងៃនេះគ្មាននរណាម្នាក់អានកាសែតគាត់ទេព្រោះម្នាក់ម្នាក់រវល់ដូច្នេះអ្នកអាអ្នកដែលអានកាសែតឲ្យឲ្យគាត់ស្ដាប់គឺខ្ញុំតើខ្ញុំត្រូវអានអ្វីខ្លះ ខចូលស្រង់សពនាមពីក្នុងបាសខាងក្រៅ1ជីតាខ្ញុំចូលចិត្តឲ្យខ្ញុំអានកាសែតឲ្យគាត់ស្ដាប់2លោកសុផលជាអ្នកយកព័ត៌មានដែលល្បីជាងគេ3តើអ្នកណាខ្លះទៅចូលរួមក្នុងពិធីបុណ្យថ្ងៃស្អែក4នេះជាកាសែតចេញថ្មី5តើគាត់ត្រូវការអ្វីខ្លះតោះអញ្ចឹងយើងសារសម្គាល់ណាហើយផ្ទៀងជាមួយចម្លើយបាទឥឡូវយើងមើលរបស់អឺយើងមើលជួរទី1នៃកថាខណ្ឌនិយាយខ្លះដែលអាចជាសពនាមបាទពីអី ពីខ្ញុំពីអ្វីទៀតអូគាត់ដែរគ្មាននរណាម្នាក់បាទមិនច្បាស់អឺហឺទៀតខ្ញុំទៀតគេបាទហើយអ្វីខ្លះបាទសំណួរតោះអញ្ចឹងមានពាក្យគាត់ខ្ញុំគេខ្ញុំអ្នកជាសពនាមពរទេពុទ្ធសាសនៅលើប្រដទី1ប្រដទី2ប្រដទី3ហើយពាក្យគ្មាននរណាម្នាក់គឺអត់ច្បាស់ហើយនឹងម្នាក់ម្នាក់ សពនាមមិនច្បាស់ហើយនេះអ្វីខ្លះជាសពនាមសំសំណួរបាទតើដូចច្រើនទៅនឹងការគិតរបស់ទាំងអស់គ្នាឬទេអញ្ចឹងយើងចូលទៅលំហាត់ខចូលស្រង់សពនាមពីក្នុងរបាខាងក្រោមសពនាមបាទកុំច្រឡំថាជីតាខ្ញុំណាខ្ញុំនេះគឺជាគុណនាមគុណនាមគុណនាមអីគេគុណនាមកំណត់នោះតើឥឡូវយើងទៅមើលតែសពនាមខ្ញុំហើយហ្នឹង គាត់ត្រឹមត្រូវទេបាទត្រឹមត្រូវចុះទី2ពីបាទគេចុះពីទី3អ្នកណាខ្លះចុះទី4បាទនេះទី5បាទគាត់សពពីពលស័កអ្វីខ្លះសពព្រាមសំនួរអរគុណ អ្នកគ្នាបានបំពេញកិច្ចការរួចរាល់ហើយសង្ខាសង្ឃឹមថាទាំងអស់គ្នាទទួលបានចំណេះដឹងខ្លះៗឬក៏អាចបានច្រើនពីក្នុងមេរៀននេះអញ្ចឹងជួបគ្នានៅមេរៀនក្រោយ